មិនដែលឃើញសោះសំរងលើស្រីតើអូនមានឈ្មោះអីតើអូននៅភូមិអីសូមពិសីវិចាគ្រាន់តែបានឃើញភ្លាមរៀមគួចស្នេហាកូនចៅលោកអ៊ំណាសូមមេត្តាប្រាប់បងផងបានទេ អៀនខ្មាំងបងអ្នកស្រុកបាទីតើកាវយ៉ាងនឹងសុំទុកណាប្រលឹងមកពីបងមិនដឹងបានជាសួរប្រទេសផ្ដាស់បងមកលេងបនជុំជុំញាតក្មេងចាស់បានជួបក្រមុំឆ្នាំងសួររកទាំងចូលសំពះពុកម៉ែ ថាដូចគ្នាចិត្តស្មោះអត់ប្រែចូលដល់ពុកម៉ែយើងជាខ្មែរគោរពប្រពៃ បាទទីតើកាវយ៉ាងនឹងសុំទុកណា ប្រលឹងមកពីបងមិនដឹងបានជាសួរប្រេះផ្ដាស់បងមកលេងបនជុំជុំញាតក្មេងចាស់បានជួបក្រមុំឆ្នាំងសួររំទាំង ចូលសំភះពុកម៉ែ ពេបសំស្នេហ៍យើងនៅខែដូចគ្នាចិត្តស្មោះអត់ត្រែជួបដល់ពុកម៉ែយើងជាម៉ែគោរពតែ